ចង់និយាយថាអឺអើខ្ញុំយ៉ាចេញអីខ្ញុំយ៉ាចេញណាបំនេះបំនេះបំជំរាបសួរក៏រីសួស្ដីអ្នកនាងខ្ញុំបានប៊ុនលេងសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ប៊ុនលេងហើយកាលនេះអ្នកនាងមានចំណងជើងដល់ហើយថាប៊ុនលេងនឹងដើរទៅសម្ភារគេហើយហើយថាពេករបស់យើងគឺតាថ្ងៃ14កុម្ភៈជាថ្ងៃអី អ្នកនរគ្នាអាចគិតថាថ្ងៃ14កុម្ភៈថ្ងៃអីកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមផងថា14កុម្ភៈជាថ្ងៃអីអញ្ចឹងចង់ស្ដាប់មើលថាតើពួកគាត់នឹងមានមតិយ៉ាងណាអ្នកដែលខ្ញុំសម្ភាសគាត់នឹងឆ្លើយយ៉ាងណាកុំបានខាត់ពីយូរតោះទៅជាមួយខ្ញុំទាំងអស់គ្នាសួស្ដីអូនចាសួស្ដីឈ្មោះគេដែរឡុងស៊ីនចិនអូនឯងស្គាល់ថ្ងៃ14កុម្ភៈស្គាល់តើបង អាហ្នឹងថ្ងៃអីគេថ្ងៃប៉ុននៃសេចក្តីស្រឡាញ់ដូចមិនដែរថាប៉ុននៃសេចក្តីស្រឡាញ់យើងស្រឡាញ់ម៉ាក់ប៉ាស្រឡាញ់មិត្តភក្តិស្រឡាញ់មនុស្សនៅជុំវិញខ្លួនយើងអីចឹងចុះធម្មតាថ្ងៃដល់ប៉ុនកុម្ភៈហ្នឹងមានកម្រងធ្វើអីគេមើលមិនឲ្យប្រឡងខត់ឆ្នាំអឺប្រឡងចាំថ្ងៃនឹងរត់ប្រឡងចាំថ្ងៃដល់ប៉ុនកុម្ភៈចាមានតែហៅដើរលេងមួយក្រាស់អីអត់អត់ហ្មងចាស់ម៉ាក់ប៉ាគាត់នាំទៅញ៉ាំអីជិតជិតហ្នឹងហើយមកវិញអីហ្នឹងប្រឡងថ្ងៃណាថ្ងៃ13 14 15សែតអូន ok អរគុណច្រើនអនអរគុណអូខេសួស្ដីឈ្មោះគេអូនអឺលោកស៊ិនជីនស៊ិនចិនស៊ិនជីនអូខេថ្ងៃ14កុម្ភៈសួស្ដីបងអូនឯងស្គាល់ថ្ងៃ14កុម្ភៈស្គាល់តើបងថ្ងៃហ្នឹងថ្ងៃគេអឺថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីនេះហៅថាបុណ្យនៃសេចក្តីស្រឡាញ់អឺបុណ្យនៃក្តីស្រឡាញ់លះណាហាអឺយើងបង្ហាញភាពការស្រឡាញ់ទៅ គ្រួសារមិត្តភ័ក្តិឬក៏អ្នកដែលយើងស្គាល់ចောင်းណៃស្លាញ់បងអត់អូយេស្លាញ់អត់អូយអៀនណាអៀនណាកុំសួរចឹងអៀនណាចាំមានកម្រងតែណាងឯ14កំភែហ្នឹងនៅតែមើលមេរៀនខំផឹងរៀនណាជូនពរសំណាងល្អបាយសួស្ដីបងឈ្មោះគេដែរបងឈ្មោះប៊ុនឆៃថ្ងៃ14កំភែហ្នឹងថ្ងៃគេ ថ្ងៃបននៃក្តីស្រឡាញ់ដូចន័យហៅថាបននៃក្តីស្រឡាញ់បននៃក្តីស្រឡាញ់ហ្នឹងបានន័យថាយើងបង្ហាញពីក្តីស្រឡាញ់ទៅ មនុស្សដែលយើងស្រឡាញ់អឺបងឯងស្រឡាញ់អ្នកគេស្រឡាញ់គ្រួសារហ្មងអញ្ចឹងហ៎មានម៉ាក់ប៉ាហើយបងស្រីមានអ្នកស្រឡាញ់ផ្សេងទៀតមានដែរមានណាគេអឺប្រាក់បានអញ្ចឹងអូខេហើយថ្ងៃ14កុម្ភៈហ្នឹងកម្រងទៅណា ថ្ងៃ14ខែកម្ដងមកធ្វើការហើយអត់មានតាណាគេស្អែធ្វើការអឺទៅផ្ទះវិញអីចេះជិះពីផ្ទះតាណាទៀតជិះពីផ្ទះអត់ដឹងហ៎ទៅមើល movie អីអត់មានទៅមើលចុះឲ្យបង្ហាញក្តីស្រឡាញ់របៀបម៉េចហ៎យើងអាចទិញជាគោឬមួយក៏ទិញជាផ្កាគេចុះថ្ងៃនឹងទិញឯម៉ាក់បងកាត់មើលអាចទិញក្នុងខេកឬមួយក៏ផ្កាម៉ាក់អូចុះទិញឯខ្ញុំអឺដឹងហើយបងឲ្យស្លាញ់ខ្ញុំអត់ ស្លាញ់ស្លាញ់ហ៎ឡៃស្លាញ់មានអីឲ្យអឺអូខេបងអរគុណសួស្តីចាបងបងឯងស្គាល់ថ្ងៃ14កុម្ភៈអត់ខ្ញុំអត់ដឹងបងអត់ស្គាល់ថ្ងៃ14កុម្ភៈមែនចាចុះបងឯងដែរឮគេថាប៉ុនក្តីស្រឡាញ់អត់ដែរតើបងចុះបងឯងដែរឮគេថាប៉ុនសង្សារអត់ដែរចាប៉ុនសង្សារមួយប៉ុនក្តីស្រឡាញ់ហ្នឹងមិនទៅបង អត់ដឹងដែរបងអូចង់ម៉ៃស្គាល់ថាស្នេហាជាអ្វីអត់ខ្ញុំមិនដែលមានស្នេហាអញ្ចឹងហើយខ្ញុំអត់ដឹងតើម៉ៃស្រឡាញ់ខ្ញុំអត់ចង់និយាយថាអឺអើយខ្ញុំយ៉ាត់ចេញខ្ញុំយ៉ាត់ចេញណាអើម៉ៃស្រឡាញ់ខ្ញុំអត់ស្រឡាញ់ ខ្ញុំថ្ងៃចង់បង្ហាញក្តីស្រឡាញ់ឲ្យខ្ញុំអ អូខេអរគុណច្រើនមកខ្ញុំទៅលេងនេះអូខេអ្នកនរគ្នាចឹងបន្ទាប់ពីបានដើរសម្ភារប្រកបហើយយើងឃើញថាភាកច្រើនគេឆ្លើយថាប៉ុនទិវាមិនភាកច្រើននេះគឺទាំងអស់គ្នាតែម្ដងមានអ្នកគេឆ្លើយថាប៉ុនសង្សារគឺទិវាប៉ុននៃសេចក្តីស្រឡាញ់ហើយចឹងទិវាប៉ុននៃសេចក្តីស្រឡាញ់គឺសម្រាប់បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សដែលយើងស្រឡាញ់មិនថាម៉ាក់ប៉ាគ្រួសារបងប្អូនមិត្តភ័ក្តិឬក៏សង្សារឬក៏មនុស្សជាទីស្រឡាញ់ឬក៏មនុស្សពិសេសក៏ដោយតែសំខាន់ប៉ុននៃសេចក្តីស្រឡាញ់ហ្នឹងគឺជា វប្បធម៌មួយរបស់អឺរ៉ុបគឺជាទំនៀមទម្លាប់មួយរបស់អឺរ៉ុបអញ្ចឹងបើប្រវត្តិដែលខ្ញុំបានឆែកអ៊ីនធឺណិតហ្នឹងគឺថាការជំនាន់ Romance ហ្នឹងគឺមានចម្បាំងមានសង្គ្រាមហើយបន្ទាប់មកស្ដេចរបស់ Romance ហ្នឹងជឿជាក់ថាមនុស្សប្រុសដែល single បានន័យថាទេហ៊ានប្រុសដែលគ្មានដៃគូដែលមិនដែលអត់មានប្រពន្ធខ្លាំងជាងគាត់គិតថាមនុស្សប្រុសដែលរៀបការហើយគឺដោយសារតែមានក្តីស្រឡាញ់អញ្ចឹងធ្វើឲ្យទេហ៊ានហ្នឹងអត់ហ៊ានច្បាំងទុនខ្សោយអញ្ចឹងគាត់ក៏បានចេញច្បាប់មួយបិទអត់ឲ្យរៀបការអញ្ចឹងដល់ពេលពេលដែលចេញច្បាប់បិទឲ្យរៀបការក៏មានអាចារ្យម្នាក់ឈ្មោះ Valentine គាត់តែងតែលួចរៀបការ ឲ្យគូស្វាមីភរិយាដែលគាត់ស្រឡាញ់គ្នាប្រកបហ្នឹងរៀបការនៅក្នុងវិហារហ្នឹងដោយសម្ងាត់ដល់ពេលពេលដែលស្ដាច់ហ្នឹងរកឃើញទៅហើយចឹងក៏ចាប់គាត់ទៅដាក់គុកដល់ពេលពេលដែលចាប់គាត់ដាក់គុកពេលហ្នឹងអ្នកដែលយាមគុកនឹងឆ្មាំគុកនឹងក៏មានកូនស្រីម្នាក់ដែលខ្វាក់ភ្នែកអញ្ចឹងទៅគាត់ក៏ឲ្យតាអាចារ្យនឹងជួយព្យាបាលភ្នែករបស់ម្នាក់កូនស្រីរបស់គាត់នឹងរហូតដល់តាអាចារ្យនឹងព្យាបាលជាអញ្ចឹងអាចារ្យឈ្មោះ Valentine ជាមួយកូនស្រីរបស់ឆ្មាំគុកនឹងក៏បានស្រឡាញ់គ្នាហើយដល់ពេលទៅក៏ស្ដាច់នឹងហៅលោកអាចារ្យនឹង ឡើងទៅគាល់ម្ដងទៀតថាឥឡូវអ្នកឯងព្រមអត់ថាឈប់រៀបការឲ្យ គូសាមឲ្យភរិយាថ្មីទៀតតែតាតាអាចារ្យនឹងបកកាយថាអត់ទេ ក្តីស្រឡាញ់គឺក្តីស្រឡាញ់គឺបើគេស្រឡាញ់គ្នាត្រូវរៀបការឲ្យគេអត់អាចបញ្ឈប់ក្តីស្រឡាញ់របស់គេបានទេអញ្ចឹងទៅលោកអាចារ្យនឹងក៏ត្រូវបានស្ដាច់នឹងសម្លាប់ហើយពេលដែលលោកអាចារ្យនឹងមុននឹងត្រូវគេសម្លាប់គឺគាត់បានសរសេរសម្បត្តិមួយហើយក្នុងសម្បត្តិហ្នឹងប្រកប នៅពាក្យចុងក្រោយថា from your valentine អញ្ចឹងទៅធ្វើឲ្យគេប្រពថ្ងៃ14កុម្ភៈហ្នឹងខ្លាយជា Valentine's Day អញ្ចឹងកុំឲ្យយកច្រឡំថាថ្ងៃ14កុម្ភៈហ្នឹងជាថ្ងៃបនសង្សារអត់ទេការពិតគឺថ្ងៃ14កុម្ភៈហ្នឹងគឺជាទិវានៃក្តីស្រឡាញ់បង្ហាញនៃក្តីស្រឡាញ់របស់យើងទៅមនុស្សជុំវិញខ្លួនហើយខ្ញុំគិតថាទិវាហ្នឹងមកដល់ស្រុកយើងក៏អត់មានអីខុសដែរព្រោះយើងគ្រាន់តែបង្ហាញក្តីស្រឡាញ់សំខាន់កុំឲ្យតែយុវវ័យយើងគិតខុសទៅផ្សេងអីអញ្ចឹងទៅឆ្កុយឆ្កុយអីអាហ្នឹងមិនវាខុសប៉ុន្តែបើយើងយកមកដើម្បីបង្ហាញក្តី សាច់ជាមួយម៉ាក់ប៉ាឬក៏មនុស្សទីស្រឡាញ់របស់យើងចំណាយពេលល្អៗជាមួយគ្នាហើយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាចាំមានខ້ອຍអរគុណអ្នកគ្នាបើសិនចូលចិត្តវីដេអូនេះកុំភ្លេចជួយ like ជួយ share ហើយមិនចាំដល់ភ័ក្រយើងផងហើយបើសិនចង់មើលវីដេអូតែទៀតកុំភ្លេច click ខាងនេះឬខាងនេះហើយកុំភ្លេច subscribe ផងបាយបាយ